មុននឹងចាប់ដើមខ្ញុំសូមបញ្ជាក់ថាយប់នេះ CBS បាទនៅលើកញ្ចក់ទូរទស្សន៍ CTN នឹងមានការផ្សាយបន្តផ្ទាល់មួយគូ គឺរវាងក្រុមបាល់ទាត់បិសាចក្រហម Manchester United និងហុងក្រហម Liverpool នៅវេលាម៉ោង10កន្លះអញ្ចឹងក្រហមប៉ះក្រហមបែកផ្កាភ្លើងហើយ បែកផ្កាភ្លើងហើយ ក្រុមទាំងពីរនេះឥឡូវកំពុងតែពេញខ្លាំងដូចគ្នាផងបងប្អូនដែរបាទមែនយូថាខ្លាំងបើនិយាយពីថារឿងខ្លាំងអូខេគឺខ្លាំងដោយសារអីខ្លាំងដោយសារគាត់មានបូដូបកែបញ្ចប់ទីចុងម៉ោងហ្នឹងមើលដូចថ្ងៃមុនហ្នឹងថ្ងៃប្រហែលថ្ងៃ21 3ថ្ងៃមុនហ្នឹងប៉ាតឡង់តារបស់អ៊ីតាលីលេងនាទី90បូក5ហើយលេងស្រាប់តែរ៉ូណាល់ដូគាត់ទៅលោតមកឡើងមកទៅហឹងទៅហ្មងលោតតែភ្លុតតែភ្លុត ឈ្នះអាតឡង់តា3-2ហើយមុនឈ្នះអាតឡង់តាហ្នឹងលេងបាល់អឺរ៉ុបហ្នឹងទៅឈ្នះអាវីយ៉ារៀលរបស់អេស្ប៉ាញបាទតែដល់ពេលកាលពីពាក់កណ្ដាលខែ9ទៅទៅលេងចាញ់យ៉ាងបយរបស់ស្វីសវិញខ្ញុំឆ្ងល់ដែរបាទទៅលេងចាញ់យ៉ាងបយរបស់ស្វីសវិញហើយបើនិយាយពីលីវើពូលបានគេកប់ស៊េរីរបស់គេត្មងបាទកប់ស៊េរីហ្មងលេងបាល់ Champions League ប៉ះ AC ជើងខ្លាំងមកពីអ៊ីតាលីលុត AC 3-2ប៉ះប៉ុកតូជើងខ្លាំងមកពីប៉ូទុយហ្គាល់លុតប៉ុកតូ5-1ប៉ះអាតលេទីកូម៉ាឌ្រីតរបស់អេស្ប៉ាញលុតអាតលេកូម៉ាឌ្រីត3-2 3ប្រកួតលេងបាល់អឺរ៉ុបលីវើពូលសុទ្ធ10គ្រាប់លបូត6គ្រាប់នេះបានថាតាក្លប់ ឥឡូវយើងមើលបាល់នៅអង់គ្លេសដែលលិចធ្លោតែម្ដងគឺហងក្រហមនិងតោឃីវនេះជាការពិតហងក្រហមនិងតោឃីវគឺពេញត្មងពី2ឆ្នាំមុន2ឆ្នាំមុនគឺតាក្លុបគាត់អាងវាងទីម្នាក់ឯង3ឆ្នាំមុនណែបន្ទាប់មកនៅពេលដែលតាធូម៉ាស់ចូលមកគឺពេលដែលតាក្លុបគាត់រៀងញាក់សាច់ដុំទ្រឹកទ្រឹករອບនឹងតាប៉េបចូលមក រៀបត្រូវក្បួនគឺធ្វើឲ្យបាល់អង់គ្លេសក៏ក្រោកមក Chelsea Liverpool Man City ឥឡូវនេះ Solskjaer បើគាត់រៀបត្រូវមិនត្រូវយ៉ាងណាមិនដឹងទេសង្ឃឹមលើតែបូដូបាទសង្ឃឹមលើតែបូដូអញ្ចឹងក៏យើងមិនគួរមើលរំលងអ្នកដតីទៀតដែរអូខេនិយាយពីជំនួបគ្នារវាង Liverpool និង Man U វិញ Liverpool Man U Liverpool Man U កាលពីរដូវកាលមុន Man U រកបានតែមួយពងទេជាមួយ Liverpool ដី Old Trafford ហ្នឹងដី Old Trafford ឥឡូវយប់នេះលេងដី Old Trafford ទៀតទប់ Liverpool បានត្រឹមតែមួយស្មើពេលហ្នឹងដល់ពេលដូរទៅលេង Anfield វិញ Liverpool ដាក់2-1ផ្លឹបឥឡូវអឺយប់នេះមិនដី Old Trafford ទេអឺត្រូវដី Old Trafford យប់នេះយប់នេះដី Old Trafford រ៉ូណាល់ដូស៊ីនាទីបានមើលត្រង់តាអូខេកលោថាខ្ញុំច្រឡំណាសូមបញ្ជាត្រីប៉ុន្តែយ៉ាងណាក៏គឺជាការជួយ គឺជាការជួយនៅដំណាក់កាលចុងក្រោយឲ្យ Man U ឈ្នះត្រឡប់មក Man U អឺជាមួយ Liverpool បាល់ក្រុមទាំងពីរខ្ញុំថាមកដល់ដំណាក់កាលនេះរជ្ជកាលថ្មីនេះរបៀបលេងរបៀបថ្មីនេះគឺតាក្លុបគឺគាត់នៅដដែលទេគាត់គឺយុទ្ធសាស្ត្ររបស់គាត់គឺបុកមិន តែក្លឹបលេងបន្ទប់ទេតែក្លឹបលេងបុកតែ Man U Man U លោកសូលខ្ជាដូចជានៅរេរៀប្រហែលឆ្នាំនោះបុកមិនចំបុកទប់មិនចំទប់ជួនទប់ប៉ះគេអ្នកបុកធ្លាយជួនបុកប៉ះគេអ្នកបកកាយទប់ធ្លោយអញ្ចឹងឥឡូវគាត់ពង convert ដល់របៀបបុករបៀបរបៀបទប់នឹងបែបណាណាចឹងដល់យកលឺឥឡូវនឹងមានរ៉ូណាល់ដូមកហើយការរៀបចំក្បួនផ្សេងផ្សេងនឹងដូចត្រូវដែរ តែវានៅធ្លោយឯម៉ាំប្រហែលប្រហែលថ្ងៃហ្នឹងបងប្អូនច្រើនតែឆ្ងល់រឿងនៃមកខ្វាយជាមួយនឹង Lindelof ឲ្យតែដាក់ជន់គ្នាដូចតាគាំងហ្មងអញ្ចឹងមិនដឹងថាមិនដឹងថាអឺអូលេនោះវាដាក់ជន់គ្នាទៀតអត់យកមិនដឹងខ្ញុំមិនទាន់ដល់ហ្វឲ្យជើងគេមិនតែបាទជើងគេមិនតែឥឡូវយើងបកទៅមើលជើងតិចមើលមែនយូជាមួយនឹង Liverpool បាទ បើសិនតែក្លុបដាក់ពីរនាក់នឹងចូលចូលចូលជន់គ្នាទៀតខ្ញុំសង្ស័យខ្ញុំសង្ស័យទៅពិបាកទៀតអត់ទាន់ចេញតារាងមកទៀតមកទល់ស្មានដែរហើយអត់ទាន់ចេញតារាងមកឯងបាទខាង Man U ក៏អត់ទាន់តម្លាក់តារាងពីព្រោះនៅថ្ងៃពេកមានសល់5នៅសល់8ម៉ោងទៀតបានគេលេងបាល់បាទបើឥឡូវចេះខ្ញុំថានឹងមានអ្វីប្លែកធម្មតាអ្វីអ្វីវាមិនចេះតែដូចគ្នាពីមួយឆ្នាំទៅមួយឆ្នាំពីមួយជើងទៅមួយជើងទេខ្ញុំសូម បង្ហាញចំណាប់អារម្មណ៍របស់ខ្ញុំខ្ញុំថាយប់នេះមិនញូអូធ្លាក់មកល្មមតារាង ដាក់ Lindelof ជាមួយ Mark Quire ទៀតនេះបើមិនប្រែព្រួលទេ David De Gea អូខេ Wan Bissaka អូខេ Lindelof Mark Quire នៅកណ្ដាលទៀតហើយបាទ បាទខ្វាយដឹងតែកដាលលីនឡុសនឹងកដាលហើយប៉ុន្តែថាមែនយូគាត់គាត់គាត់អត់តន់នេះគាត់គាត់នៅខ្វះអ្នកមកជួយនៅកដាលហ្នឹងមួយទេមកបងប្អូនខ្លះក៏គាត់គាត់រៀងគាត់រៀងសบายចិត្តដែរគាត់ថាអត់ friend បងប្អូនខ្លះគាត់ថាអត់ friend ដាក់ Scott ប៉ុន្តែ Scott អត់ទេគាត់ឆ្លាស់ល្អបើនិយាយពីកពស់អូខេអឺ Scott គាត់តំណងជាង Fred តែបើនិយាយពីក្បាច់ហើយនឹងលបឿនជ្រែក Scott ចាញ់ Fred ទេណាបាទ Scott ចាញ់ Fred ទេ អញ្ចឹងអ្វីដែលយើងមើលថាតើគាត់មានចេតនាចង់ convert ចង់បញ្ស៊ីគ្នាអារម្មណ៍រវាង Lindelof និង Maguire យ៉ាងណា ការពិតទៅ Man U បើសិនជា Maguire ម្ដងមកចង់និយាយថាម្ដងខ្មៅចេញម្ដងខ្មៅចូលបើគាត់ខ្មៅចេញបើគាត់ខ្មៅចេញគឺអននេះឆ្លងផុតគាត់ទេតែខ្ញុំឆ្ងល់ថា Maguire ពេលខ្លះគាត់មើលមើលស្រាលស្ថានភាពត្រង់ថា ដូចយើងមើលថ្ងៃមុនចឹងថ្ងៃមុនដែលដែលដែល Leicester C បាល់រត់មកគាត់គាត់អត់ព្រមរត់ទៅយកបាល់ទេគាត់ចាំបាល់ឲ្យមកដល់ជើងគាត់តែម្ដងហើយដោយមុខគាត់រវល់តែងាកមើលកន្លែងណាផ្សេងគាត់ដាក់បាយមកមើលបាល់គេយកបាល់ពីគាត់បានបាត់មិនគេមិនគេយកទៅឲ្យអីគេតេលេម៉ង់សុទ្ធបានមួយអញ្ចឹងហើយកន្លែងហ្នឹងបើសិនជាមកខ្វាយគាត់កង់សង់ត្រេគាត់បង្រួមស្មារតីបានល្អបន្តិចងាយទេពីព្រោះមិនថាគាត់អត់ទេណាបងប្អូនមកខ្វាយលំដាប់ហ្មងណា ដកតាប្រាំងចេញមួយគឺលំដាប់ហ្មងហើយបើថាមួយទៀតកែកែឲ្យបានជាមួយ Lindelof គុំជន់រោលគ្នាជាមួយ Lindelof អារឿងថាបើថាអ្នកមួយមុខអ្នកមួយក្រោយទៅមួយឆ្វេងមួយស្ដាំទៅក៏មកឈរអន្ទឹមគ្នាថ្ងៃខ្លះឈរអន្ទឹមគ្នាដល់ត្រាសកត់គ្នាផងអញ្ចឹងទៅក៏ខ្ញុំជឿថាពេលនេះជាពេលដែលគាត់ត្រូវកែបានបន្តិចទៀតហើយអញ្ចឹងរាប់ប៉ុណ្ណេះខ្ញុំគិតថាគេហៅថា form នេះគឺវា full option ណា form ជាមួយនឹង Liverpool យប់នេះគឺ full option ណា វាយហើយបាទដឹងតែវាយហើយចឹងទុកឲ្យជាប់វ៉ាន់ប៊ីសាខាហើយនឹងលូកសូចុះទៅមុខលឿនតែត្រូវរត់មកវិញឲ្យលឿនណាពីព្រោះលីវើពូលគេរត់ស្លាប់បានល្អណាស់ឥឡូវយើងទៅមើលលីវើពូលវិញ Baker ចូលលេងវិញបាន Baker អូខេអេចូលលេងវិញបានតាមធម្មតាតែដូចគាត់អត់មានឈ្មោះជាប់ទៅអេចូលលេងវិញបានហើយបាទគាត់មកពីប្រេស៊ីលអាណូលអឺអូខេ ម៉ាទីបអូខេវ៉ាន់ដៃកអូខេរ៉ូបឺតសុនអូខេអូលេចស៊ី2022ហ្មងបាទព្រោះតែជើងក្រោមរបស់លីវភូលហ្នឹង4នាក់ហ្នឹងអូឥឡូវយើងទៅមើលកដាលវិញម្ដង Henderson អូខេ Fabinho អូខេ Keita ហេ Keita ទៅបាននាំប្រយោជន៍ឲ្យលីវភូលបានថ្មីថ្មីអូខេ Henderson Fabinho គេតាហ្វមនេះគេហៅថាមិនទាន់ឡើងដល់2022ដល់2021ឡើយតា23ម៉ាដេ Firmino Salah ចំអើយបងប្អូនដល់យប់នេះបើនិយាយពីបទាយតបរបស់គ្រូទាំងពីរអាដេញអាក្រោសខ្លាញ់គោគាត់ទាញមកគាត់ទាញមកសលៀងអស់ហើយនេះគាត់មើលអស់ហើយថែមខ្លាញ់ថែមអីឲ្យដាក់គ្រាប់ភ្លិបភ្លុបភ្លិបភ្លុបដេញបាញ់ហើយ អញ្ចឹងបើយើងសង្កេតមើលរបៀបដាក់នេះគឺសូម្បីតែខ្សែការពារក៏មានលទ្ធភាពរត់ទៅរកគ្រាប់បានដែរដោយយើងនិយាយអំពីខ្សែបំរើនិងខ្សែប្រយុទ្ធសិតតអ្នករកគ្រាប់ទៅហើយនោះអញ្ចឹងការដែលក្រុមទាំងពីរដាក់ការពារឡើងទៅលេងប្រយុទ្ធបានដូចគ្នាដែរយើងដឹងស្រាប់ហើយមីសាខាលូកសឡើងដល់លើរហូតបាទអាណូលហើយនឹងរ៉ូបឺតសុនឡើងដល់លើរហូតអានេះគេហៅការពារស្លាប់យើងគេរត់ទៅ គេរត់ទៅខ្ញុំថានឹងមានក្របច្រើនណាស់យប់នេះរវាង Man U និង Manchester និង Liverpool មានក្របច្រើនណាស់ហើយបងប្អូនគិតដូចខ្ញុំដែរឬទេឥឡូវខ្ញុំសូមនិយាយអំពីលទ្ធផលនៃការរំពឹងរបស់ខ្ញុំ នៅទឹកដី Old Trafford យប់នេះ ខ្ញុំគិតថាខ្ញុំនឹងអត្ថាធិប្បាយស្រែកហូកញ្ជ្រៀវជាមួយនឹងលោកអឺលោកនីរធីបាទលោកនីរធីហើយគ្រាប់ច្រើនដល់យប់មិញអ្នកអត្ថាធិប្បាយ Chelsea ស្រែកឡើងចង់ដាច់កកបាទ7គ្រាប់តែគូនេះមិនដល់7គ្រាប់ទេបងប្អូនមានតែ6គ្រាប់ទេ ហើយ6គ្រាប់នោះគឺបូកបញ្ចូលគ្នាទៅទៀតមិនមែន7 0តែឯងដូច Chelsea ជាមួយ Norwich ទេខ្ញុំទាយថាចប់ការប្រកួត Manchester United 3 Liverpool 3ខ្ញុំថា3ស្មើនេះជាជំនួបសប្តាហ៍ទី9នៅអង់គ្លេសបច្ចុប្បន្ន Manchester United គាត់នៅលេខ6ឯ Liverpool គាត់នៅលេខ3 Liverpool គាត់នៅក្រោម Man City 2ពិន្ទុនៅក្រោម Chelsea 4ពិន្ទុ ចឹងបើលីវភូលឈ្នះមែនយូលីវភូលឡើងទៅលេខ2តែបើស្មើគាត់នៅលេខ3ដដែលឯមែនយូគាត់លេខ6មាន14ពិន្ទុអញ្ចឹងបើសិនជាគាត់ឈ្នះលីវភូលមែនយូនឹងលោតរំលងស្ពឺលោតរំលង Brighton ឡើងទៅឈរនៅលេខអឺលេខ4បាទឥឡូវគាត់នៅលេខ6ណា បើគាត់ឈ្នះលីវភូលគាត់ឈរលេខ4តែមិនបាច់ឈ្នះក៏បានដែរបើស្មើលីវភូលក៏ឈរនៅលេខ4ដែរហើយស្មើលីវភូលក៏ឈរនៅលេខ4ដែរលុះត្រាតែស្ពឺលេងចាញ់វេសហាំបាទលុះត្រាតែស្ពឺលេងចាញ់វេសហាំរីឯមួយក្រុមទៀត Brighton គេលេង9ប្រកួតដែរអញ្ចឹង Brighton គេរាប់ទេបើ Spur យប់នេះលេងចាញ់ West Ham គឺ Man U តែស្មើ Man U ក៏អាចឡើងដល់កៅអី Champions League ដែរចឹងខ្ញុំទាយណា3ទល់3អូខេខ្ញុំអានខមមិនបងប្អូនបន្តិចបន្តិចទៀតខ្ញុំចូលទៅដល់ Barcelona ជាមួយ Real Madrid